ធ្វើអីហ្នឹងព្រោះតែអាហ្នឹងឯងប៉ាប់អូនឯងធ្វើអីហ្នឹងដោយសារវាហ្នឹងឯងបែបនេះសន្យាឯងបងឯងឲ្យមិនខំធ្វើការឯងគឺតែសភៅព្រឹកអានងាយអានញ៉ាំបាយក៏អានយកមកក៏អានបងហ៎គ្រាន់តែចង់ចេះអសឯងបងដៃភ្លេចពាក្យសន្យាយើងឯងអត់ទេបងឯងភ្លេចអីបងឯងសន្យាថាខំប្រឹងរកលុយទិញតែយាយតែបងឯងមកសភៅនេះ ឲ្យគេកាត់លុយតិចតែមួយថ្ងៃគាត់ទៅរៀនរៀនរៀនអត់ដែរគិតរកលុយទេមកវិយ័យក៏អត់ចេះអសហើយម៉ែឪបងក៏អត់ចេះអសដែរបាត់បងធ្លាក់ខ្លួនដល់រងថ្ងៃហ្នឹងហើយម៉ែឪបោះសាបអញប្រហែលជាអត់ចេះអសដែរហើយបាត់សាបអញធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងបងអីកុំនិយាយពីម៉ែឪខ្ញុំខ្ញុំគ្មានម៉ែឪគ្មានស្អីទេខ្ញុំហ៎នៅតែខ្ញុំមកកាត់មកពីណាទេតែខ្ញុំមកអត់រៀនអសគាត់ខ្ញុំអាចរួចបានហើយបាយក៏ធ្វើការទៅ qua gua biasa nang kai. Hai nhóm á cái ketem dạng này nhóm tre không rok loi tin chạy jai. nè bạn ai à, thơ trai rồi nãy là xin nôm cho nhá anh mấy anh ăn thơ trai hả à? Đây sao tư Anh thoát mặt trời đó à thưa cam em ngay trong ngầm nó mà bán đi Bán chặt quả mà đi Chạc mê gì chặt mê nè Cửa cái cháu Mọi chuyện khí hả ក្របណាស់មកត្រូវតែគ្នាវាលឺខ្លាំងណាស់ចៅនិយាយបានអីទូយាយយកទៅទឹកអស់យាយជិះអីទៅចៅជិះអីទេយាយសុំជិះត្រង់គ្លៀងអពុយើងជ្រកគ្លៀងយាយយកតង់បរិស្នោះមកយាយបានហើយយាយយាយអីទេយាយជាមនុស្សចាស់យាយអាចហៅភ្លៀងបានណាពីទៀតនេះវារៀងហើយ ស្ងប់ដេកទៅចៅឯងទៅក្នុងកុំឲ្យទៅទឹកកុំឲ្យឈឺណាលាត្រូវទៅព្រៀងចានល្ងាអញ្ចឹងស្អាយើងត្រូវយកតង់មកចិត្តផ្ទះយ៉ាងម៉េចស្អែកយើងត្រូវធ្វើមកទេត្រូវទៅទៅទិញតង់ដើម្បីយកមកដាក់ផ្ទះនេះបាទ ខែរបស់ឯងហើយកុំគិតថាយើងណាស៊ីកម្លាំងយើងឈាមពួកឯងទៀតកុំតាទឹកនេះស្គាល់ជាមួយកូនសួររបស់យើងទេណាកុំអីយើងនេះមិនរវល់ជាមួយអាពីក្បាលឯងនឹងទេ បាទអរគុណពូអរគុណមីងអើយងាប់ហើយអាសាបហើយនេះលើកដៃសាពះដូចមិនចង់សាពះអញ្ចឹងហ៎លើកលើកដៃសាពះដូចមិនចង់សាពះចរិតមិនកែសោះហើយនេះហ៎ពូមីងណាកុំប្រកាន់ប្អូនខ្ញុំអីពូមីង គេឥឡូវកាយចរិតបានច្រើនទេពូអត់ទៅដូចមុនទេកែអើយទៅនិយាយឆ្លែទៀតញ៉ាំយកលុយហ្នឹងទៅទិញតង់ប្រទះយាយយាយឈឺទៀតមីងខ្ញុំសុំទោសជំនួសប្អូនខ្ញុំផងមីងហើយខ្ញុំក៏អរគុណមីងហើយជំរាបលាសិនឯមីងពូចរិតពួកខ្មែរអាណាថាវាចឹងមែនតា យាយចៅប្រាក់តាំងរួចអីទេទោះបីភ្លៀងប្រហែលមេទៀតណាក៏យាយលេងសទឹកដែរណាយាយយាយចៅអាណិតយាយណាយាយដេកហាភ្លៀងឲ្យពួកចៅដេកជ្រកភ្លៀងចៅសាប់បានយាយ យាយក៏ស្រឡាញ់ចៅចៅតែយាយមិនអីទេណាអត់ទៅឃើញចៅចៅមិនអីគឺយាយសប្បាយចិត្តណាស់ទៅហើយចៅចៅរបស់យាយនេះឆ្លាតខ្លាំងណាស់ចេះទៅរកតង់មកប្រក់ផ្ទះទោះទៅភ្លៀងប្រហែលថ្ងៃទៀតក៏វាលេងទៅទឹកដែរណាចៅយាយលុយប្រាក់ខែរបស់ចៅចៅយកទៅទិញតង់នេះអត់10ម៉ឺនមិនសល់តែប៉ុណ្្នឹងទេ យាយជួយយកទឹកឲ្យចៅផងចៅនឹងសន្យាថានឹងខំធ្វើការដើម្បីរកលុយទិញផ្ទះថ្មីឲ្យយាយណៃណាយាយស្អីតែខែមួយខែមួយខែប៉ុណ្ណឹងចង់ទិញផ្ទះសង្ស័យតងាប់ទៅវិញបានផងចៅចៅកុំគិតពីរឿងនេះអីណាយាយចាស់ហើយយាយមិនត្រូវការផ្ទះថ្មីទេព្រោះថាយាយក៏រស់មិនបានយូរដែរ អស់តែឃើញចៅទាំងពីរមានសេចក្តីសុខគឺយាយសប្បាយចិត្តណាស់ទៅហើយអត់ទេយាយយាយបោះចៅរឹងមាំយាយត្រូវមើលផ្ទះថ្មីរបស់យើងណាយាយមែនណាយាយយាយមិនអាចស្លាប់បានទេសាមកទៅមិននៅយាយមិនអាចទុកសាបចោលបានទេយាយទៅមិនទៅណាចោលចោលទេគ្រាន់តែយាយនិយាយទុកមុនតាថាមនុស្សយើងវាកិច្ចមិនផុត ពីការស្លាប់នឹងបែកបាក់នោះទេតែយាយនៅត្រូវមើលថែចៅរហូតដល់ធំចៅកំព្រួយណាបាទបាទយាយអូយាយសេះស្ដោតែគ្មានលទ្ធភាពអូចៅចៅទៅរៀននឹងគេ ồn một tay muốn đây nè này tao muốn đi Sam Hồi nãy đại game mình nó khỏi mình អត់មានទេគេទៅមើលតិចអត់មានទេមើលតិចអត់មានអីទេមានទេហេអត់មានព្រមឲ្យមើលអត់ឲ្យមើលទេកបោកនឹងបោកកែផងតាអូអូអូហើយអូចាប់គាត់អីញ៉ាំញ៉ាំហើយអត់ វាកាបូបលុយពូមែនអឺបងអញមែននិយាយអាសាភ្លេចភ្លាំងបងសំណាងអាយហើបានណាបើសិនអានេះហើបានវិញហើយវាលេបចូលក្នុងពូវាបាត់អល់មើលទៅពីរនាក់បងប្អូនឯងអាមួយនិស័យជាព្រះអាមួយនិស័យជាចោលណែពូខ្ញុំមិនមែនចោលទេពូតែពិតកាបូបហ្នឹងសាប្អូនហ្នឹងអ្នកហើបានតែវារៀនប្រាប់ពូទៅខ្ញុំអ្នកហៅពូជំនួស អឺអឺអឺបើវារើសបាយឲ្យវារើសទេតែពីមុនមកវាធ្លាប់លួចអញ្ចឹងហើយបានពូថាវាចោលមិនថាមចោលទៀតអ្ហ៎ម៉ែនេះហ៎អរគុណណាស់ទឹកបាទពូបើឲ្យគាត់វិញដៃទេស្ដាយកុំលុយច្រើនកុំគេចង់បានដៃលោកងងមកលុយច្រើនណាស់មកប្រាប់បងអញងាយទៅបាទ ចរឹកវាអត់កែមែនអើយហើយបងឯងនាំខ្ញុំមកដល់ដៃហើយប្រទេសឯងទៀតអីខ្ញុំមិនទាន់បានហូបបានអីបងសាប់ហ่าឯងចិត្តតែចង់រត់បានរបស់គេចង់រួចរបស់គេឯងចោលចរឹកនឹងអត់បានមិនសាប់អើយហើយប្រទេសឯងទៀតអីគាត់រើកបោកគេជ្រូហ្នឹងអត់បានមែនរើរបស់គេវាអត់ខុសទេតែឯងចិត្តតែចង់លួចរបស់គេ អាហ្នឹងគេហៅថាចោលទោះបីថ្ងៃណាយកឲ្យគេវិញក៏គេនៅថាថ្ងៃចោលដែរគេមើងងាយគេដៀស្មាប៉ុណ្ណឹងឯហ្នឹងឯងបើណាអញ្ចឹងឯងសុខចិត្តធ្វើចោលល្អជាងសាបឯងចិត្តតែគិតថាចង់ធ្វើចោលធ្វើចោលហ្នឹងមានតែផ្លូវមួយណាតែគេចាប់បានណាគេវាយហើយគេចាប់យកឲ្យប៉ូលីសហើយត្រូវជាប់គុកទៀតខ្ញុំហ៎មិនផ្លើគេចាប់ងាយងាយឯងខែបងឯងណា ចង់សំលុយទិញផ្ទះយាយមិនសំលុយទិញផ្ទះវាចេះតែសំអីហើយលុយប្រាក់ខែយើងយើងសំចាំទិញផ្ទះយាយឯងយើងច្បាច់ទៅធ្វើចោលលួចគេវិញទៅអីឆ្ងល់ឯងណាហ៊ានប៉ុណ្ណឹងឯណានៅតែល្ងងប្រាក់ខែប៉ុណ្ណឹងឯងសំកាន់ណាគ្រប់បើខ្ញុំលុយគេម្ដងម្ដងឯងលុយប្រាក់ខែឯង4 10ដងខ្ញុំគឺជាក្របសាញ់មិនខ្លា ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព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 ស្មានជីវិនរស់រវើងតែអបអរំពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថនខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសិនមិនខ្លាចប្រឡងមកខ្លាំងយ៉ាងសាប់ឯងធ្វើបែបហ្នឹងអត់បានទេស្រាខ្ញុំចាប់ថ្ងៃហ្នឹងទៅបើធ្វើការឯងធ្វើហើយខ្ញុំធ្វើអីស្រាខ្ញុំធ្វើមិនអីបានលុយសំទិញទីឲ្យយាយអូធុញអា សាបជាតកឹតចង់លួចគេរហូតគេអត់ចោលចរិតនឹងមែនមកសាបខ្លួនឯងខឹងបងមែនបងគាត់ប្រាប់ឲ្យល្អសោះសាបសាបខ្លួនឯងធ្វើចឹងអត់បានទេណាយើងជាបងប្អូនគ្នានិយាយមួយបងតិចមក សួរហើយសាទឹកមានរឿងអីហ្នឹងមកមើលមើលមកអូអត់មានរឿងអីផងហើយសួរថ្ងៃហ្នឹងអត់ទៅរៀនហើយកតាហ្នឹងអីគេអូមិញទៅដល់សាលាឯតា តាគ្រាន់ទៅដល់ភ្លាមមិត្តភក្តិគេប្រាប់ថាយ៉ាងហ្នឹងគ្រូអត់បានព្រៀនទេព្រោះដោយសារគាត់ជាប់ឆ្លងតលេហ៎ ហ្នឹងហើយហើយกระดาษនេះគឺជារូបប្រាសាទអង្គរវត្តខ្ញុំយកមកហ្នឹងដើម្បីឲ្យទឹកហៃសាបបានស្គាល់ហើយបានមើលពីប្រាសាទអង្គរវត្តខ្មែរយើងហ្នឹងហើយណាមួយបានព្រៀនអសរសាក់ផងមើលនេះសុំមើលតិចមើលអូប្រាសាទនេះសិតតែថ្មហើយធំទៀតណាពេលណាហើយចុះឯងមកដល់កន្លែងធ្វើការហើយមិនក៏មកប្រកាច់តែធ្វើការទៅហ៎មកឈរតែត្រេកតែត្រត់ដល់ណាទៀតយី សួរអីកូនឯងកាន់กระดาษអីហ្នឹងហ៎តាទៅក្នុងបន្ទប់ទៅរៀនទៅសូត្រអីទៅម៉ាក់នេះកូនសូមច្បាប់គេពីមកបានអត់ព្រោះកូនចង់ព្រៀនពួកគេឲ្យស្គាល់ហើយមើលកាន់តែច្បាស់ពីភាសានគមវត្តខ្មែរយើងអាមិនបានណាម៉ាក់នឹងប៉ាណាជួលវាទាំងពីរក្បាលនេះមកធ្វើការណាឲ្យលុយវារាល់ខែរឿងអីត្រូវឲ្យវាឈប់ទៅរៀនទៅសូត្រអត់ប្រយោជន៍នោះអាហើយនៅមានទៀតបើឲ្យវាសម្រាកណាប៉ានឹងម៉ាក់នេះមិនខាតហើយទេអី កូនក៏ដឹងដែរថាគ្រួសារយើងណារស់ស៊ីមិនដែរចេះខាតទេណាអូយគ្រាន់សុំប្រាប់2ម៉ោងសុំមិនដែរខាតទេម៉ាក់អូខៃម៉ាក់ធ្លាប់ប្រាប់កូនអតាយថាកើតមកជាមនុស្សត្រូវសាងអំពើល្អហើយកូនចង់ប្រៀនពួកគេឲ្យស្គាល់ពីភាសាអង្គវត្តខ្មែរយើងនេះម៉ាក់ចង់ឲ្យកូនប្រៀនពួកគេអូអះណាហើយប្រៀនក៏ប្រៀនទៅប៉ុន្តែ2ម៉ោងបានណាណាអត់មានលើសពី2ម៉ោងទេបាទអរគុណច្រើនឯមីអើយ ដឹងនិយាយស្អីទេចូលកែអើប្អូនឯងទៅទៅហើយព្រោះឯងកំប្រំទៅតាមប្អូនឯងទៅ អូខ្ញុំមកទៅមីងខ្ញុំចង់រៀនភាសានេះសិនអើកូនទួម៉ាក់ត្រូវទៅក្រៅកូនបរៀនវាហើយទៅផ្ទះទៅរៀនទៅសូត្រក្នុងបន្ទប់លឺហ៎កុំនៅចិត្តជាមួយពួកអាកម្មករនេះច្រើនពេកមើលទៅវាមិនល្អថ្ងៃនេះហ៎ Chào con Mạnh Toàn gian ta hiện rồi nè Quân របស់ឯងហើយពីព្រោះថាឯងនេះមិនបានធ្វើការ2ម៉ោងមិនមានអីតបថាអត់គ្រាន់តែ2ម៉ោងនឹងមីងមីងចាំបាច់កាត់ប្រាក់ខែហ្នឹងទៅអីមីងអេអានេះហាមតវ៉ាជាមួយយើងវិញអូមិនតែប៉ុណ្ណោះទេណាឯងនេះឲ្យកូនរបស់យើងណាបរៀនឯងរាល់ល្ងាចទៀតអញ្ចឹងហើយយើងហ៎ក៏ត្រូវកាត់លុយរបស់ឯងដែរតែហ៎កាត់ខែក្រោយចោះព្រោះអីយើងមិនឲ្យកូនរបស់យើងនេះបរៀនឯងតទេតទេទេណា តែសួរគេបរៀនខ្ញុំគេថាគេចង់បានអីពីខ្ញុំហងមីងមិនបានមីងកាត់ប្រាក់ខែខ្ញុំចឹងមីងអេកូនសួរវាមិនចង់បានអីពីឯងគឺជារឿងរបស់កូនសួរហើយយើងត្រូវកាត់លុយរបស់ឯងគឺជារឿងរបស់យើងណែវើយកូនស្រីរបស់យើងណារៀនអស់លុយឲ្យមកកណោរឿងអីមកបរៀនអាក្មេងអាណាថាដោយឯងនោះយកល្អដឹកដៃគ្នាធ្វើចោលហ្មងទៅចឹងហ៎អត់ទេមីងខ្ញុំមិនមានអីតវ៉ាយមីង ឲ្យតែមីងឲ្យខ្ញុំនៅហ្នឹងវាធំធេងមីងអើចឹងល្អហើយខែក្រោយយើងកាត់ប្រាក់ខែណាបាទមីងហេណែបើថាឯងមិនចង់ឲ្យយើងកាត់ប្រាក់ខែទេណាប្រាប់កូនសួរទៅថាឲ្យឈប់ព្រៀនឯងយើងក៏ឈប់កាត់លុយឯងដែរបាទមីងអើរឿងដែលយើងនិយាយជាមួយឯងនេះឯងណាហាមប្រាប់កូនសួរឲ្យដឹងឲ្យសោះបើឯងហ៊ានតែប្រាប់កូនសួរណាហឹម ឯងនឹងមានបញ្ហាមួយយើងហើយលឿនណាបាទលឿននេះប្រាក់ខែខ្ញុំតែ150000ហើយគាត់កាត់អស់ម៉ានមួយខែបើគាត់កាត់អស់100000អត់អីស៊ីបាត់បើសិនជាបងអូនសាបដឹងបើគាត់ជាខឹងដាច់ក្បាលដាច់កន្ទុយ ថ្ងៃមុនដូចជាខ្ញុំបានបរៀនទឹកអំពីជនឈ្នះអីចឹងឥឡូវថ្ងៃនេះ គឺយើងរៀនអំពីស្រាក់ម្ដងណាតែចេះអត់សូវច្បាស់ដែរតែសួរបរៀនមកអត់អីតករៀនមុនដំបូងណាវាគង់តែពិបាកអេ តែយូរយូរទៅយើងសមកឲ្យស្រួលទៀតតោះអានេះស្រាក់អាស្រាក់អាស្រាក់អាស្រាក់អេស្រាក់អេស្រាក់អីស្រាក់អី ស្រៈអឺស្រៈអឺស្រៈអឺស្រៈអឺស្រៈអូស្រៈអូស្រៈអូស្រៈអូស្រៈអ៊ូស្រៈអ៊ូស្រៈអើស្រៈអើស្រៈអឺស្រៈអឺស្រៈអ៊ីស្រៈអ៊ីស្រៈអេស្រៈអេស្រៈអែស្រៈអែស្រៈអៃស្រៈអៃស្រៈអោស្រៈអោស្រៈអៅស្រៈអៅស្រៈអ៊ំស្រៈអ៊ំស្រៈអំស្រៈអំស្រៈអំស្រៈអំស្រៈអះស្រៈអះស្រៈអូស្រៈអូស្រៈអេកុំឲ្យនេះទៀត ចាប់ផ្ទះអូនឯងទៅមុនបោកជាប់រៀននេះសិនបងឯងនេះទៅរៀនទៀតណាគេកាត់សាក់អូនឯងទៅទៀតហើយបងឯងខឹងបងអូនឯងទៅប្រាប់យាយវាយបងហ្មងក៏បានដែរពុំទឹកបាចាញ់មកគេទឹកទឹកចាញ់មកគេអីគេនេះខ្ញុំលើសាប់និយាយមិញណាចាញ់មកគេអត់អីទេបងអូនខ្ញុំម្នាក់ហ្នឹងទៅគេឆេវឆាយ ព្រោះមិនយកពាក្យវាដាក់ក្នុងចិត្តទេមកយើងនិយាយទៀតអូតាក់ខ្ញុំភ្លេចប្រាប់តាក់ដែរទៅប្រាសាទកោវត្តអត់អត់ផងប្រាសាទកោវត្តហ្នឹងណាគឺនៅខេត្តសៀមរាបហើយស្អាតខ្លាំងណាស់ណាលើប៉ាខ្ញុំថាទៅដល់ហ្នឹងគឺធំហើយស្អាតទៀត ហើយមួយទៀតយើងជាកូនខ្មែរយើងត្រូវតែថែរក្សាអង្គរវត្តហើយរៀនឲ្យច្បាស់ពីប្រវត្តិសាស្ត្រអង្គរវត្តហ្នឹងហើយដើម្បីទុកឲ្យក្មេងៗឬក៏បងប្អូនជំនាន់ក្រោយយើងបានដឹងហើយបានស្គាល់កាន់តែច្បាស់គេចឹងឥឡូវយើងរៀនបន្តណោះតោះអានណាស្រៈអាស្រៈអេស្រៈអី ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព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 ស្មានជីវិនរស់រវើងតែ អបអរំពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថត Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយ ការពាររាងកាយពីខាងក្នុងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចប្រឡងមកខ្លាំងយ៉ាងវ៉ៃឲ្យមិនខំធ្វើការគឺតែសភៅព្រឹកអានងាយអានញ៉ាំបាយក៏អានយកមកក៏អានបងណាគ្រាន់តែចង់ចេះអសយបងដៃភ្លេចពាក្យសន្យាយើងឯងអត់ទេបងឯងភ្លេចអីបងឯងសន្យាថាខំប្រឹងរកលុយ ទិញដែរយាយតែបងឯងបានសភៅនេះឲ្យគេកាត់លុយតិចតែបងឯងគាត់ទៅរៀនរៀនរៀនអត់ដែរគាត់រលុយទេមកពីយាយក៏អត់ចេះអសហើយម៉ែឪបងក៏អត់ចេះអសដែរបាត់បងធ្លាក់ខ្លួនដល់រងថ្ងៃហ្នឹងហើយម៉ែឪបោះសាបឯងប្រហែលជាអត់ចេះអសដែរហើយបាត់សាបឯងធ្លាក់ខ្លួនក្នុងថ្នាក់ហ្នឹងបងឯងកុំនិយាយពីម៉ែឪខ្ញុំខ្ញុំគ្មានម៉ែឪគ្មានស្អីទេខ្ញុំណានៅតែខ្ញុំមកកាត់មកពីណាទេតែខ្ញុំអត់រៀនអសទេ ក៏ខ្ញុំអាយរួចបានដែរបាយក៏ធ្វើការទៅកុំខ្វល់ពីអសនឹងពេកហើយខ្ញុំក៏តែម្យ៉ាងឯងខ្ញុំត្រូវខំរកលុយទិញផ្ទះយាយមិនដឹងថ្ងៃទេថ្ងៃម៉ែក៏តែអានសភៅអានសភៅហើយគេកាត់លុយទៀតឆ្មើកាលណាតែមិនសមលុយបានទិញផ្ទះយាយចាំមើលអូនឯងនិយាយលឺលឺម៉េះយ៉ាប់សួរគេដើរមកគេឃើញអើយខ្ញុំអត់ខ្វល់ទេលឺលឺស្អីហ៎នរគ្នានិយាយពីស្អីហ៎ ក៏មិនប្រកាច់ចាស់បាយលឿនលឿនតែអាងធ្វើការធ្វើងារអីយេមិនពួកហើយនឹងចង់កេងម៉ោងការងារអញមែនណាយេមើលមើលមើលមើលមើលអាក្មេងកំណត់ចោលឃើញទេឯងក៏ស្ដីថាវាទៅទួយសិនណាវាសម្លាក់សម្លាក់សម្លាក់ឯងចង់ជួសគ្រាប់ភ្នែកណែសម្លាក់អញចង់ជួសគ្រាប់ភ្នែកឯងវ៉ៃឲ្យខ្ញុំសុំទោសជំនួសប្អូនខ្ញុំផងវិញហើយនឹងក៏អញ្ចឹងដែរ បងគេនេះធ្វើបងគេនេះណាចេះស្ដីបណ្ដៅប្អូនខ្លះទៅកុំឲ្យវាណាយូរទៅកាន់តែបានដៃទៅឆ្លើយទៅឆ្លើយទៅពេលទៅពេលទៅនោះណាបាទខ្ញុំដឹងហើយមីងណែអញប្រាប់ទៅអញជួយពួកហែងទាំងពីរអ្នកហ្នឹងដោយសារអីដោយសារតកូនសួរយើងទេកុំឲ្យចិត្តធម៌របស់យើងនេះអស់ការអត់ធ្មត់ឲ្យសោះណាបាទមីងដឹងហើយមីងស៊ីបាយលឿនលឿនទៅអាមធ្វើការនៅធំមើកមើកហ្នឹងណាបាទ សភៅតែយើងចូលចិត្តឯងខុសឬក៏ត្រូវហេសាបអូនឯងក៏បោះបោកចឹងមើលបើមានរឿនពូសៀកមកឃើញគាត់ជេរអូនឯងស្លាប់អីអើយខ្ញុំមកខ្វល់ទេណែពួកអាបកាច់ à Má cũng bật vào bề mua đó Nhớ thấy ca hết đó nè Má thấy cùng chê bụi nhưng mà ngày ba nọt Sạp Cùng thay mình được cha chân ôn tôi thưa ca với nhá tới Dớ dớ dớ À mạch à mạch hả Ai sầm lo sầm lo ra nó ai trao nhà mạch hả Ai sầm lo cho chủ khó bên đây ai trao nhà mạch Ai trao thuê anh mẹ hả À cái mày kia Nhóm chẳng đời gì Tại mày ai nhá Nhóm trong bèo ngồi Cùng chơi nhóm hay bông nhóm vết Hai á Cắt vẹt khai bông nhóm ấy យកតាហត់ប៉ុណ្ណឹងអីនឹងចេះពួកខ្ញុំទៀតអើអាម៉េចមិនឲ្យយើងកាត់យ៉ាងម៉េចហ៎ឬមួយក៏ចង់ឲ្យបងរបស់ឯងនេះកេងកម្លាំងយកឈាមកូនស្រីរបស់យើងហ៎កូនអញអញប្រាប់ទៅអញឲ្យទៅរៀនណាអស់លុយមកកណោរឿងអីមកបរៀនបងឯងទៅទេទេនោះហ៎ម៉េចឯងចង់ធ្វើអីអញហ៎អាក្មេងអនាថាអាក្មេងអត់កំណត់អាក្មេងគ្មានពូចម្បោអាក្មេងគ្មានការអប់រំហ៎ ក្មេងចង្រៃអាក្មេងអនាគតអាក្មេងអត់កំណើតគ្មានម៉ែអត់បណ្ដាអាក្មេងគ្មានការអប់រំអាឈួតមីងឲ្យខ្ញុំសុំទោសជំនួសប្អូននឹងផងមីងសុំទោសហើយណាមីងបាច់សុំទោសបាច់អីតើតើទឹកដៃបងប្អូនឯងចេញចេញពីកន្លែងឯងទៅអញអស់ការអត់ទ្រាំជាមួយបងប្អូនគ្មានកំណត់ឯងទាំងពីរនេះឯងចេញទៅទៅណាក៏ទៅទៅទៅបាត់ពីមុខឯងទៅទៅអត់ទេមីងអត់ទេប្អូនខ្ញុំវាចឹងម្ដងម្ដងឯងមីងវាអត់ញាក់ញាប់ឯងមីង ហើយបើមីងដេញខ្ញុំចេញទៅឲ្យខ្ញុំនិយាយមកមួយសួរមីងបើដេញពួកវាចេញកូនសួរប្រកាសជាតាមសួរអាទឹកពេលនោះអាទឹកវានិយាយរឿងដែលយើងនេះកាត់លុយវាមិនខានអើឯងនៅធ្វើការទៀតក៏នៅទៅយើងនេះយល់ថាឯងនេះវាអំបោយើងហើយអំបោទៀតតែយើងប្រាប់ហើយណាកុំឲ្យមានលើកទី2អូមិនត្រឹមតែលើកទី2ទេកុំឲ្យមានសំបីតែមួយលើកកន្លះលឺអត់បាទអរគុណមីងអរគុណអរគុណមីងអរគុណ អញណាអូយក៏អាយអញទៅបោកឥឡូវត្រូវដោទៀតហើយនេះអញខ្ជិលចង់ងាប់ខ្ជិលបោកជាងគេក៏អាអាវហ្នឹងអាប្តីមិនដែរជួយបោកផងអូយឥឡូវដោមកកាផ្លេទៀតបាត់ហើយហើយឃើញហើយសាបចាំបងមកសាបអូនឯងឈប់ខឹងបងអើយចាំយើងទៅដល់ផ្ទះវិញណាចាំយើងលេងលោតមឹកនៅមុខផ្ទះយើងហត់យើងចូលងុយទឹកពេលយើងងុយទឹកហើយ ចាំយើងទៅហូបបាយហើយពេលយើងហូបបាយហើយចាំយើងចូលដេកពេលយើងងើបពីដេកវិញចាំយើងទៅធ្វើការសាបបងដឹងថាណៃឈប់ខឹងបងអីគាត់តើណៃខ្ញុំនិយាយមួយបងណែពួកឯងមានធ្វើបងអញទៅពួកឯងហ៊ានធ្វើបងអញពួកឯងហួយខ្លួនឯង thì quả chỉ cần là lên đây, nhường chọn bọc bọn em không vâng ơi sắp hôm nay mẹ sắp sắp sắp sắp hôm nay mẹ sắp ơi cô nhớ mẹ bán con tay sập hơn ngay. á ចាប់បងផងសាប់ប៉ែមិនខ្វល់ពីខ្ញុំទេប៉ែខ្វល់តែពីស្បើថ្ងៃហ្នឹងទៅខ្ញុំសំឯងចេញទៅក្រុមរមាំងមរះជីកង់ជ្រមោះដេកកេះអំបោះយាយផឹកមុនខ្ញុំទៅរៀនមួយសួរខ្ញុំលឺសួរយាយថាប្រាសាទអង្គរវត្តហ្នឹងស្អាតអត់ណាយាយហើយយាយធ្លាប់ទៅអត់យាយ យាយមិនដែលឃើញទេយាយឃើញតែរូបហើយលើតាគេថាយាយក៏មិនដែលបានទៅដែរអូចាំមើលពេលខ្ញុំរៀនហើយខ្ញុំមានការងារធ្វើខ្ញុំទិញផ្ទះហើយយាយនៅហើយចាំយើងទៅលេងកោវត្តទាំងអស់គ្នាណាយាយណោះបានហើយបងខ្ញុំធុញវល់រឿងអសោះឲ្យរូបណាដឹងការបានលុយទិញផ្ទះណាសម័យ10ឆ្នាំទៀតណាមិនបានផង សាបមិត្តមកស្រីដាក់បងខ្លាំងខ្លាំងអញ្ចឹងអាបងទឹកគឺខំរៀនអសរក្រែងលោមបានការងារធ្វើថ្មីទៅវាមិនល្អទេឯចៅអូយខ្ញុំមិនដឹងអីយាយបើគិតតែរៀនអសរណានឹងការបានមានលុយមានផ្ទះទេអសរចាក៏គេនៅមើងងាយដែរបើយកមានលុយចូលមានលុយច្រើនណាស់មកគេអត់មើងងាយសាប់មានកន្លែងថាយាយចឹងញ៉ាំបានស្អីយាយខ្ញុំស្អីដាក់បងឯងហ្នឹងដឹងរៀន បានការស្អីផងទុកសុកឲ្យគេកាត់លុយរៀនណាឲ្យមកគេជាឆ្កែខ្ញុំអូយបានអញ្ចឹងទៀតណាដង្កាមានលុយច្រើននេះធូនញ៉ាដេកវិញចាទឹកនេះចាសាវានិយាយស្អីដូចជាផ្លែកផ្លែកកាត់លុយស្អីគេហ่าចាំអូអត់មានអីយាយប្រហែលជាសាបគេគិតរឿងទិញផ្ទះពេកយាយកុំគិតពីគេយាយចាំមើលខ្ញុំគូរផ្ទះឲ្យយាយមើល ជាទឹកចៅសាចៅនៅក្មេងណាស់តែចិត្តចៅធំមានបំណងចង់សន្សំលុយទិញផ្ទះថ្មីឲ្យយាយនៅតែគំនិតនឹងងងពេកហើយព្រោះមិនដឹងថាកាលណាចៅចៅនឹងសន្សំលុយបានទេតែទោះយ៉ាងណាយាយចាស់មិនបានការម្នាក់នេះមិនបំបាក់ទឹកចិត្តចៅទេសូមឲ្យតែចៅទាំងពីរកុំឈ្លោះគ្នាទៅបានហើយជ័យស្ងប់ចិត្តណាស់តាហើយ បូបអញនៅកន្លែងហ្នឹងបើសិនជាឯងហ៊ានលោទេឯងច្បាស់ជាដឹងដៃជាមួយអញខ្ញុំគឺជាក្របសិនមិនខ្លាចប្រឡងមកខ្លាំងយ៉ាងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព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 ស្មានជីវិតរស់រវើងតែអស់បារម្ភពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយ ការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ញ៉ាសន្លឹកឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងអីអញខ្ញុំក៏ប្រកែបងផងឈ្មោះលុយក្នុងកាបូបណាខ្ញុំចូលចុះខ្ទេចហ៎ បរិបត្តិប្រាក់ខែចម្រៀងឥឡូវយើងឈឺនឹងតែទៀតមកទៅកាអាចទៅទៀតអាយចង់ទៅណាអាយលួចលួចមីងអាយទៀតអាយនៅធ្វើដឹងទៀតអាយលួចលេគេខ្ញុំមិនបានលួចទេបើសិនខ្ញុំលួចតែឆ្ងាយបាត់ទេហើយណែអាយលួចលួចយើងមែនណា មាននរណាទៀតមានតាហៃហ្នឹងដែលលួចលុយរបស់អញនោះហ៎លុយអញទុកក្នុងកាបូបហ៎ណែជើងគាត់ធ្វើភ្លេចខ្លួនតែប្រឡេតសិតតែបាត់លុយក្នុងកាបូបជើងអត់16ម៉ឺនហ៎អើយខ្ញុំបានយល់បើមយល់រត់ចេះឆ្ងាយលើឯងមិនឯងឃើញមកទៀតអីអូឯងកុំមកបកែកគ្មានអ្នកណាយកក្រៅពីហែងទេហ៎អាសំដានចោលទោះយ៉ាងណាហែងនេះក៏នៅតែចោលដែរ អើយតើខ្ញុំមកធ្វើការណាខ្ញុំមកដាក់លុយអីមិនអញខ្លាំងសុទ្ធចូលមកទៀតយើអញអញត្រូវតែថាពីព្រោះថាគ្មានអាណាដែលមានដៃមានជើងហើយសម្បានចោលជាងហែងទៀតទេគឺមានតែហែងហ្នឹងហើយមានតែហែងហ្នឹងហើយដែលសម្បានចោលចូលចិត្តតែរឿងលួចណាអាចោលនៅតែជាចោលហ្នឹងអាក្មេងចោលអញមិនដែរទេនេះស្មានហ្នឹងឯណែតន់ទេហែអូនឯងវាលុយលុយទៀតហើយអានេះហ៎វាមិនយឺតឆ្កែ ចង់ប្រែតាជាចរអានេះណាវាបានលុយលុយព្រោះអីចូលឡាញ់ទីដាក់គូមីងដល់បិទលុយនោះគឺខ្ញុំអ្នកលួចអូមកពីយាយខ្ញុំឈឺខ្ញុំមិនដឹងធ្វើម៉េចទេបានខ្ញុំលួចលុយតាត់បើតាត់អត់បានលួចទេតែកុំយកដាក់ខ្លួនឯងតាត់សូមពូមីងលើកលែងខ្ញុំម្ដងណាពូឯងនេះពូចៅមែនពូឯងនេះថាពីមុនទៅអាប្អូនចៅឥឡូវអាបងវាក៏ចៅដែរអានេះចៅទាំងពីរ អញលេងលើកលែងឲ្យពួកឯងទៀតហើយអញកោសក់ពួកឯងយកទៅដាក់ផ្សារហើយអញយកឯងទៅប៉ុស្តិ៍ប៉ូលីសទៀតអើម៉ែវាឆាប់ទៅតាមកម្មកមកនឹងទៅតាមចាសាប់អើអត់ទេពូមីងហើយលេងមិនទៀតបើពូចង់ចាប់ឯងចាប់ទៅខ្ញុំបានហើយពូចង់កោសក់ឬក៏ចង់ដាក់ផ្លាដាក់ទៅខ្ញុំម្នាក់បានហើយកុំចាប់ប្អូនខ្ញុំអីតែពេលខ្ញុំមកវិញខ្ញុំសូមពូមីងធ្វើការនៅនឹងទៀតបានអត់ពូអីស្អីគេហ៎លោកលុយយើងហើយ ចង់ឲ្យយើងនេះទុកឯងនឹងធ្វើការនៅទីនេះទៀតមែនយើងមិនទុកពួកអាកំណត់ចោលដល់ពួកឯងនេះនឹងធ្វើការនៅកន្លែងយើងនេះទេហាបាវាចាប់វាកោសក់ទៅហើយនាំទៅឲ្យប៉ូលីសកុំឲ្យអាក្មេងនឹងវាខូចកាន់តែខូចទៅទៀតអត់ទេពូមីងកុំចាប់ខ្ញុំដាក់គុកអីបើពូមីងចាប់ខ្ញុំដាក់គុកបានណាគេមើលយាយខ្ញុំប៉ាម៉ាកូនសំបង ទៅឲ្យគេកែខ្លួនទៅមកពីគេអត់មានម៉ាក់ប៉ាដូចគេដូចឯងបានគេដើរលួចចឹងមើលទៅក៏គួរអាណិតណាស់ណាប៉ាណាលោកឯងគេទៅបានហើយកូនប៉ាលើកលែងឲ្យពួកវាច្រើនដងហើយហើយប៉ាជួយឲ្យវាធ្វើការទៀតតែពួកអានេះវាអត់កែប៉ាម៉ាក់កូនសំបងលើកលែងគេទៅទុកពេលឲ្យគេកែខ្លួនគេធ្វើអញ្ចឹងដើម្បីទិញឆ្នាំឲ្យយាយលីលេបហ្នឹងណាប៉ាម៉ាក់បាទកូនឯងលេងដៃប៉ា កូនឯងទៅជួយវាដល់ការទៀតពួកអាហ្នឹងវាចោលកូនគេមិនជាចោលទេប៉ាតើកាគេធ្វើអញ្ចឹងដើម្បីយាយគេប៉ាលើកលែងគេម្ដងទៅណាណាមកពីពួកគេអត់មានអាណាព្យាបាលឬក៏ប៉ាណាក់បដៅបានគេខ្លាចជាអញ្ចឹងណាប៉ាណាកូនសំបងអើទៅទៅទៅបានហើយបានហើយអញឆាប់លើមក នេះសំណាងហើយកុំបកូនទួរបស់យើងនេះសុំបបទេកុំអីណាយើងក៏មិនលឹកលែងតោះតែឯងណាហើយឯងទៅធ្វើការក៏ធ្វើទៅប៉ុន្តែធ្វើការគឺយើងត្រូវតែកាត់ប្រាក់ខែរបស់ឯងអឺកាត់កាត់ពីខែអូយប៉ុន្តែប៉ុណ្ណោះទេធ្វើការទីតបាយបានហើយកុំសង្ឃឹមបានលុយពីយើងមកកាក់ប្រទេសនៅសោះវិញ អត់អីអរគុណពូអរគុណមីងដែលលើកលែងឲ្យពួកខ្ញុំមកកូនសួរទៅផ្ទះមកម៉ែវាអាទឹកហើយទៅផ្ទះហើយតែស្អែកមកធ្វើការធម្មតាតែកុំភ្លេចណាអត់លួច2ខែណាបាទអរគុណពូ សាបអ្នកបកឡើងហើយធ្វើមិនក៏ដោយឲ្យពាក់ព័ន្ធជាមួយទឹក សាបឯងស្មានខ្ញុំមិនដឹងកណិតមែនហើយក៏មកបន្ទោសប៉ាម៉ាក់ខ្ញុំទៀតអើយខ្ញុំមិនបន្ទោសម៉ាក់ស្អីទេមកមកប៉ាស៊ូហ្នឹងណាធ្វើបាបពួកខ្ញុំទៅពីនេះហ្នឹងណារឿងស្អីតែយកបាត់លើខ្លួនឯងមកចាប់ថាពួកខ្ញុំហ្នឹងណាលួចងើមិនតែមកចង់បន្ទោសមកប៉ាស៊ូទេខ្ញុំអត់ចង់បន្ទោសនឹងស៊ូទៀតទេគឺមកប៉ាស៊ូហ្នឹងណាបងខ្ញុំមកធ្វើការសុកសុកឲ្យបងខ្ញុំណាទៅរៀន ឲ្យម៉ាក់ប៉ាសួរឯងហ្នឹងណាគាត់ចាក់អឺពងនិយាយគ្នារឿងអីហ្នឹងពវរគ្នាលេងអីមែនខ្ញុំសុំលេងដែរលេងលោតមឹកឬក៏លេងសង់ផ្ទះសាច់ខ្ញុំអត់លេងទេលេងតែពីរណាំងទៅទៅវិញឯងសួរមិញហ្នឹងសាថាឲ្យសួរមែនឲ្យខ្ញុំសុំទៅជំនួសសាផងតាខ្ញុំឆ្ងល់មួយមើល ហើយមិនក៏តឹកចូលចិត្តទទួល កំហុសពីសាច្រើនណាស់ទាំងអ្នកសាបគេធ្វើខុសហើយតឹកនេះមិនបានធ្វើខុសផងទៅទទួលកំហុសពីគេទៅអីអាហ្នឹងមិនមែនគេហៅតែជួយទេហើយមិនមែនតែធ្វើឲ្យ សាបហ្នឹងកែខ្លួនឡើងវិញទេគឺតាំងតែលើដើមទៀតហ្មងមកពីសួរឯងអត់ធ្លាប់មានប្អូនបានសួរឯងអត់ដឹងពីទឹកចិត្តរបស់បងនៅស្រឡាញ់ប្អូនទេហើយបើសាបធ្វើខុសខ្ញុំសូមទទួលកំហុសគ្រប់យ៉ាងហេតុអី ព្រោះខ្ញុំជាបងប្រុសវសាបទៅសិនហើយសួរ ទាន់ឃើញចៅទឹកនិងចៅសាបត្រឡប់មកផ្ទះទៀតឬមួយក៏ពួកគេនេះមានការងារត្រូវធ្វើច្រើនបានជាមិនទាន់ហើយដែរណាធ្វើជាយាយគេចាស់ក៏ចាស់ឈឺក៏ច្រើនធ្វើស្អីក៏មិនកើតដើរទៅរើសអេតចាយក៏មិនកើត មានតែនៅផ្ទះដាំបាយបោកកៅឲ្យចៅចៅទៅប៉ុណ្ណឹងខ្ញុំមិនដឹងពួកគេខ្លាំងណាស់ចៅចៅគឺនៅក្មេងហើយខំធ្វើការយកមកចិញ្ចឹមឯចាស់ទៀតខ្ញុំពិតជានឹកពួកគេខ្លាំងណាស់យាយយើងត្រឡប់មកវិញអីចៃចាទឹកចៃណាចាសាប់ ហើយយាយអាសាមិនទាន់ត្រឡប់មកវិញទេអត់ទេវាអត់ទាន់ត្រឡប់មកវិញទេជីស្មានតែឯងនឹងពីរនាក់ហ្នឹងរវល់ការងារធ្វើស្មាននេះទុំហើយមិនបានអត់ឃើញវាមកវិញអញ្ចឹងមានណាយាយពេលខ្ញុំដើរនៅឆ្នេរសមុទ្រវិញអ្នកវាខ្ញុំបានឆ្លុះគ្នាមួយវាអូយស្លាប់ហើយចៅទឹកហើយមិនទៅឆ្លុះគ្នាជាមួយប្អូនអញ្ចឹងហើយវាវានៅណាឆាប់ទៅរកវាទៅស្មាននេះវាមិនដឹងដេកពូនឯណាទេឆាប់ទៅបាទយាយទីទៅឥឡូវថ្ងៃវារត់អត់ទាន់បានឆ្ងាយយាយឆាប់ទៅ សោបនៅណាសោបចៅសោបចៅសោបសោបឬបងហៅអត់សោបចៅសោបមានលុយយាយហៅអត់ចៅសោបសោបចៅសោបសោបអើយសោប ក្មួយក្មួយមានឃើញក្មេងក្មួយប៉ុណ្ណេះក្មួយចៅឆាប់ទៅរកចៅសាបទៅណារកឃើញប្អូនលោកប្អូនឲ្យត្រឡប់មកវិញណាចៅណាតែយាយនៅផ្ទះម្នាក់ឯងហ្នឹងយាយអូមិនអីទេយាយអាចនៅម្នាក់ឯងបានណាអើហើយកូនសួរហើយកូនឯងអាចអាចរឿងអាចមើលស្អីប៉ាមើលទៅមុខកូននៅបារម្ភដល់នេះកូនចាំឯណាហើយមិត្តភក្តិមកលេងមែនដូចអត់មានប្រាប់ប៉ានេះ ប្រាក់មកលេងណាកូនប្រាប់ហើយតែនេះកូនចាំទឹកណាមួយថ្ងៃអត់ឃើញបងប្អូនពីអ្នកគេមកធ្វើការនេះយឺតម៉េះគេអាចរំលងដំឡៃខ្ញុំគេអាច ខ្ញុំគ្មានដំឡៃគេអាចមិនឃើញខ្ញុំស្រមៃតែខ្ញុំ មិនលែងដៃចោលខ្លួនឯងខ្លួនខ្ញុំប្រៀបដូចជាក្របសាញ់ខ្លួនខ្ញុំមិនខ្លាចរលកផ្ដាច់ ទ្រពសិញដែលមិនអាចរួបតែអាចទម្រលកសន្ធប់ទូរលកតាមជុំគំរាមប្រានខ្ញុំគឺជាក្របសិនមិនខ្លាចរលកបោកខ្លាំងយ៉ាងណាខ្ញុំគឺជាក្របសិនគ្មានទុកខាទោះមានស្នាមចាប់នៅក្រឡៅ គង់ប្រែទៅជាធម្មតា ក្របសាញ់រឹងមួងខ្លាំងខ្លា មិនខ្លាចរលាកគេអាចនឹងមើលមិនឃើញខ្ញុំតែខ្ញុំមកឃើញខ្លួនឯង ខ្ញុំមិនបបោ